នៅក្នុងថ្ងៃនេះខ្ញុំបាទសូមលើកយករូបភាពអតីតកាលដ៏កម្រមកបង្ហាញចែកជូនអស់លោកអ្នកទាំងនេះជារូបភាពរបស់មនុស្សកាលពី100ឆ្នាំមុនមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកដែលនឹងបង្ហាញពីរបៀបដែលមនុស្សធ្លាប់ស្លៀកពាក់កាលពីអតីតកាលនោះតើទស្សនវិជ្ជានៅពេលនោះវាយ៉ាងណាទៅហើយប្រសិនបើយើងប្រៀបធៀបសម័យបច្ចុប្បន្នវិញ ដែលយើងបានឃើញនឹងអាចយល់ថាពិភពលោករបស់យើងពិតជាជឿនលឿននិងប្រែប្រួលយ៉ាងលឿនបំផុតចង់ដឹងថាមានប្រទេសណាខ្លះនោះសូមទៅតាមដានទស្សនាជាមួយនឹងរូបខ្ញុំបាទដូចតទៅ1ឯកសន្តានយុវវ័យរបស់ប្រទេសអាល់ហ្សេរី 2. អេកសឹមថានយុវវ័យរបស់ប្រទេសអាល្លឺម៉ង់3ឯកសន្តានយុវវ័យរបស់ប្រទេសនេប៉ាល់និងចិន។ 4ឯកសន្តានយុវវ័យរបស់ប្រទេសអង់គ្លេស5ឯកសន្តានយុវវ័យរបស់ប្រទេសស្កុតឡែនឬអៀរឡង់ 5ឯកសន្តានយូរវែករបស់ប្រទេសរូម៉ានីឬអាល់បានី7ឯកសន្តានយូរវែករបស់ប្រទេសជប៉ុន 8ឯកសន្តានយុវវ័យរបស់ប្រទេសអាសង់ទីនឬមិចស៊ីកូ9ឯកសន្តានយុវវ័យរបស់ប្រទេសអេស្ប៉ាញ។ 10ឯកសន្តានយុវវ័យរបស់ ប្រទេសប៉ូឡូញឬអេស្ប៉ូនី11ឯកសន្តានយុវវ័យរបស់ ប្រទេសក្រិក Cyprus 12ឯកសន្តានយុវវ័យរបស់ប្រទេសហុងគ្រី13ឯកសន្តានយុវវ័យរបស់ប្រទេសអូទ្រីស 14ឯកសន្តានយុវវ័យរបស់ប្រទេសឥណ្ឌា15ឯកសន្តានយុវវ័យរបស់ប្រទេសអូស្ត្រាលី 16ឯកសន្តានយុវវ័យរបស់សហរដ្ឋអាមេរិក17ឯកសន្តានយុវវ័យរបស់ប្រទេសបែលហ្សិក 18ឯកសន្តានយុវវ័យរបស់ប្រទេសហូឡង់19ឯកសន្តានយុវវ័យរបស់ប្រទេសស៊ុយអែត20ឯកសន្តានយុវវ័យរបស់ប្រទេសរុស្ស៊ី 21ឯកសន្តានយុវវ័យរបស់ប្រទេសបារាំង22ឯកសន្តានយុវវ័យរបស់ប្រទេសហ្វីលីពីន 23ឯកសន្តានយុវវ័យរបស់ប្រទេសអ៊ីតាលីនិងទី24ឯកសន្តានយុវវ័យរបស់ប្រទេសកម្ពុជា